លោកខឹមពីណងថាគ្មានអ្វីត្រូវខ្មាស់អៀននិងលើកដៃសំពះសុំសัญลักษณ์ឆ្នោតពីពលរដ្ឋទេខណៈដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងឈានចូលមកដល់នៅថ្ងៃទី5ខែមិថុនាឆ្នាំ2022ខាងមុខនេះលោកខឹមពីណងអភិបាល ស្រុកបន្ទាយស្រី បាន លើកឡើងថា មេឃុំមេឃុំមកពីគណៈបកប្រជាជនកម្ពុជា នៅក្នុងស្រុកបន្ទាយស្រីពិតជាបាន ខិតខំប្រឹងប្រែងអស់ពីសមត្ថភាពមែនក្នុងពេលពេញមួយអាណត្តិកន្លងមកនេះហើយក៏មិនដែលសន្យាខ្យល់ដែរមានរឿងអ្វីត្រូវខ្មាស់អៀននិងលើកដៃសំពះសុំឲ្យអ្នកភូមិបន្តការគ្រប់គ្រងនិងបោះឆ្នោតឲ្យដើម្បីបានដឹកនាំមូលដ្ឋាន សម្រាប់អាណត្តិថ្មីថែមទៀត លោកខឹមពីណងបានបញ្ជាក់នៅក្នុងកេណនី Facebook របស់លោកថាស្នាមញញឹមរបស់អ្នកឃុំរុនតាឯកពិតជាបានផ្ដល់ក្តីសង្ឃឹមដល់បេក្ខភាពមេឃុំជាស្ត្រី មក ពីគណៈបកប្រជាជនកម្ពុជាពិតប្រាកដមែនអាចនិយាយថា ដល់ម៉ោងដើរសំពះសុំសញ្ញាឆ្នោតក៏បាន តែមេឃុំមេឃុំមកពីគណៈបកប្រជាជនកម្ពុជា នៅ ក្នុងស្រុកបន្ទាយស្រីពិតជាបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពមែន។ ក្នុងពេលពេញមួយអាណត្តិកន្លងមកនេះហើយក៏មិនដែលសន្យាខ្យល់ដែរមានរឿងអ្វីត្រូវខ្មាស់អៀននិងលើកដៃសំពះសូមឲ្យអ្នកភូមិបន្តការគ្រប់គ្រងនិងបោះឆ្នោតឲ្យ ដើម្បីបាន ដឹកនាំមូលដ្ឋានសម្រាប់អាណត្តិថ្មីថែមទៀតគណៈបកប្រជាជនកម្ពុជា តែងតែប្រុងប្រយ័ត្នណាស់ក្នុងការជ្រើសរើសគុណភាព នៃបេក្ខជនក្រុមប្រឹក្សាឃុំរបស់ខ្លួន ដើម្បីយកមកចូលរួម ប្រកួតប្រជែង ដណ្ដើមយកសម្លេង នៅក្នុងការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះពេញកម្លាំងមាន សមត្ថភាពមានបទពិសោធន៍គេឈ្មោះល្អនិងមានឆន្ទៈបម្រើប្រជាពលរដ្ឋពិតប្រាកដជាពិសេសសម្រាប់ឃុំរុនតាឯកនេះ យើងសម្រឹងជ្រើសរើសបានបេក្ខជនជាស្ត្រីថែមទៀតផង ដែលនឹងក្លាយជាប្រវត្តិសាស្ត្រលើកដំបូង សម្រាប់ស្រុកបន្ទាយស្រី ប្រសិនបើលោកស្រីឈួនអឹម ពិតជាបានលទ្ធផលល្អនិងខ្លាចជាមេឃុំស្ត្រីទី1ដោយការរំពឹងទុកមែនចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ